អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះយើងមកធ្វើការ review hero នៅនគរជីក Tower មួយតែ hero នេះយើងធ្វើការដាក់លក់នៅ ក្នុងតម្លៃ900ដុល្លារតម្លៃ900ដុល្លារនេះបើសិនជាករណីអ្នកទាំងអស់គ្នាស្រឡាញ់អីអូខេអ្នកទាំងអស់គ្នាអាចធ្វើការឆាតចូលមកក្នុង Page Razer ដើម្បីធ្វើការទិញនៅ hero នេះណាអឺមុននឹងចូលដល់ការ review ខ្ញុំចង់បញ្ជាក់ដែរចំពោះអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំជួយ review hero អ្នកទាំងអស់គ្នាជួយគ្រប់លក្ខខណ្ឌខ្ញុំ3ផង រឿងទី1ជួយផ្ញើ account និង password ចូលលេងដោយមិនចាំបាច់ផ្ញើ file team ទេរឿងទី2ជួយដាក់តម្លៃ hero ឲ្យសមស្របជាមួយនឹង item ដែលកំពុងតែពាក់រឿងទី3ជួយដាក់លេខទូរស័ព្ទមកផងដើម្បីយើងងាយស្រួលទំនាក់ទំនងក្នុងការទិញឬក៏លក់ hero មួយនឹងអញ្ចឹងគ្រប់លក្ខខណ្ឌតែ3នឹងទេខ្ញុំធ្វើការ review ឲ្យអ្នកទាំងអស់គ្នាអូខេតោះឥឡូវកុំខាត់ពេកចូលទៅមើលទាំងអស់គ្នាតា hero ដែលមានតម្លៃ900ដុល្លារហ្នឹងក៏ពាក់ item ឯខ្លះអូខេ let's go អូខេអ្នកទាំងអស់គ្នានេះគឺជា hero ដែលមានតម្លៃ900ដុល្លារ hero នេះគឺជាប្រភេទ hero CYS កម្រិតល្បា គឺល្បា99នៅក្នុង top 1000 hero នេះគឺ top ទី16អញ្ចឹងយើងមើល top ក្នុងបាក់បន្តិចអូខេអឺឈ្មោះ hero គឺអីគេម៉ាយចំទាវទូចអូខេយើងមើលទៅមាន top អត់អូខេអត់ឃើញមានទេ អូមើលប៉ាក់មីងមិនឃើញអូហេរ៉ូនេះនៅក្នុងនៅក្នុងប៉ាក់គឺលេខរៀងទី1តែម្ដងអ្នកទាំងអស់គ្នា0និយាយទៅរាប់ពី0មករហូតដល់លេខ9ហ្នឹងគឺគាត់លេខនេះទី1បើយើងនិយាយពីលេខនេះលេខនេះទី1ព្រោះពី1ដល់10អញ្ចឹងណាហ្នឹងហើយតែបើយើងកលេខមកមើល top នៅក្នុងនេះអូខេអត់មានជាប់ទេអូខេអញ្ចឹង hero នេះគាត់ពាក់ក្បាល XS មក15អាវ XS បូក15 ខោ XS បូក15អញ្ចឹងមានន័យថាគាត់ XS មួយឈុតរបស់គាត់តែម្ដងអាវក្បាលខោគឺកលអស់ហើយអ្នកទាំងអស់នេះចំពោះ Jet គឺជាប្រភេទ Jet Skynin Jet នេះគាត់ប្រើអាក្រោមនេះគឺជាប្រភេទ Jet HP ពីឡើង HP បាន2400 cut speed 10%រួមជាមួយនឹងកពីប៉8% Jet ក្រោមដូចគ្នាដែរអ្នកទាំងអស់នេះគឺ HP ចំនួន2400 skill speed 10% ក៏2ប៉ាក់ជំនួយបាន8%អញ្ចឹងបូកចូលគ្នាទៅគឺបាន all 70កប់សេរីតែម្ដងណាចំពោះអាវុធគឺអាវុធប្រភេទហុងហុងហួរហុងហួរខ្ញុំអានដាច់ដែរអូខេបូក15ពលឺនេះប្រហែល5ទៀតអូខេតាតូគឺជាប្រភេទតាតូ perfect តែម្ដងណាព្រោះនៅនគរនេះយើងដឹងស្រាប់ហើយតាតូ perfect គឺវាមានពណ៌ gold អូខេបូក15ស្ត្រាំង VAT strength វេធីបូក15 strength OBS ប៉ុន្តែ ready made 5%អ្នកនេះគឺបូក15ដូចគ្នា strength វាធីបូក15 strength វាធីបូក15អញ្ចឹង hero នេះបើថាតោគឺកលតែម្ដងណាមិនចាំបាច់អ្នកទាំងអស់នេះសេរីអីថែមទេណា clock គឺជាប្រភេទ clock goal អ្នកទាំងអស់នេះអញ្ចឹងវាតម្លើង strength 15 IT 17 VAT 19 AGI 12 OBS 20 អូខេអាក្រោមនេះគឺ strength 18 ANP 10 VAT 18 AGI 19រួមជាមួយនឹង OBS 17ខ្លាកូននៅពេលដែលយើងប្រើវាមួយគូវាទទួលបានឈាមចំនួន15%ណាអឺសៀវភៅគឺជាប្រភេទសៀវភៅថ្មីដែលវាហាត់បាន4ភេក7ល្វែលភាគរយទី1គឺ99%អូបូកនឹង ចែកមកគូទៀតអ្នកទាំងអស់នេះឡើងកប់តែម្ដងណាគឺ107%អេ107 116 116%អាភាគរយទី2 21ភាគរយទី3 70%រួមជាមួយនឹងភាគរយទី4គឺ81ហាត់តាតូសិនវូរួយអីហេរ៉ូនេះតែចាំមើលនេះខ្ញុំចូលទៅឲ្យមើលតាតូសិនវូតើបានល្បាតបានអឺ last skill 20ល្បាល់10ក្បាលល្បាល់3 អាល្វា3ខោល្វា3អូខេសេះនេះក៏ជីដល់ថ្ងៃទី10ខែ10 2022អឺចំពោះ file element គឺគាត់បូកបាន12អ្នកទាំងនេះមាន return ស្រាប់តែម្ដងណាហ្នឹងហើយមើល rep hero នេះមាន rep នេះ10000ដែលពាក់បាក់8 14050អឺ085 merit មាន 47k ជាងខ្ញុំឆែកនេះឲ្យមើលបន្តិចអឺយើងមើលកម្រិតលបែល1 2 3 4បាន4កម្រិតនៅសល់1 2 3ទៀតនឹងឲ្យបាន full ណាអត់តាន់ full ទេអូខេ item នៅក្នុង hero អូខេមានកពីនេះកពីខ្ញុំមិនអានភាគរយទេជាលមូន ថ្មីគឺ9 level ចុះក្នុង hero ហ្នឹងទៅអូខេបើយើងក្លេកមកមើល point ក្រៅក្រៅអឺអានេះក៏ទិញរួចហើយយើងមើលទៅណាខ្ញុំបាត់អានទេអូច្រើនឈុតមែនទេអ្នកនរអើយ hero នេះកលតែម្ដងណាវាសំនឹង hero top លេខ1ក្នុងប៉ាក់មែននិយាយទៅអូច្រើនណាយូរមិនអត់ទេអូនេះគេឲ្យថ្លៃនេះឈុតថ្លៃថ្លៃហើយនេះចេញមកហើយ ទិញអស់ប្រហែលទេ Hero បបៀលមិនតិចពាន់ទេអ្នកនរនេះហ្នឹងហើយកាប់តែម្ដងអូខេចឹង item keeper នេះយើងអាចមើលបានណាខ្ញុំសុំមក detail ទេ item keeper ISO កាប់តែម្ដងអូកពីមួយក្បាលទៀតនេះ នេះ9 level តែបាន83%ប៉ុន្តែ aim ដែរណាអត់ដឹងគាត់ហាត់បានប៉ុន្មានទេអត់មាន file team ទេខ្ញុំខ្ជិលដាក់មើលដាក់មើលមួយទៅយើងឆែកតាតូសិនវូមើលព្រោះនេះខ្លាំងដែរអូអានេះបាននេះ1 2 3 4 5 6 7 7 level ហើយអ្នកទាំងនេះបានតិចទៀតទេកលហើយអានេះយកទៅហាត់ថែមទៀតកលតែម្ដងណាហើយអានេះយើងអាច trade មកខាងនេះក៏បាន trade ទៅខាងនោះក៏បានអញ្ចឹងណាចឹងពាក់មួយណាក៏បានដែរបើសិនករណីអ្នកទាំងនេះគិតថាអានឹងវា steal ណា អូខេអញ្ចឹង hero នេះយើងធ្វើការដាក់លក់ក្នុងតម្លៃ900ដុល្លារណាតម្លៃ900ដុល្លារនេះ item ទាំងអស់ហ្នឹងនឹងបកលទៅឲ្យ new player ប៉ុន្តែលើកលែងតែមួយទេអា ISO Israel ហ្នឹងខ្ញុំអត់បានសួរម្ចាស់គេ sorry ផងហ្នឹងហើយតែបើអ្នកទាំងអស់ចាប់អារម្មណ៍អីអាចឆាតមកសួរខ្ញុំមុនអញ្ចឹងខ្ញុំនឹងតាក់ទងនឹងម្ចាស់ hero សួរថាអូខេ item Israel នេះឲ្យឬក៏មិនឲ្យអូខេអ្នកទាំងអស់គ្នាអញ្ចឹងចំពោះការ review មានប៉ុណ្្នឹងណាអញ្ចឹងបើចាប់អារម្មណ៍ជាមួយនឹង hero នេះអូខេ complete chart ចូលមកក្នុង page Razer Gaming ទាំងអស់គ្នាអូខេអរគុណ Bye bye